Why you so chill? No one don't jump like where? Hold up, jump on plan. យស្មោះជាមួយអ្នកក្រៅហោបអីនឹងដៃអញនិយាយនៅរាល់ដងក្មេងនេះចង្រៃវាហ៊ានលួចចាក់ក្រោយខ្នងអញហើយសង្ហាឈឺចាប់ដូចគេកាប់ខ្មងមកចូលតាមឈឿនឯងទៅវិញចេញតាមលំហងអ្នកខ្លះលឺបាត់បៃភ្លេងខាងពេកធ្វើមកអាល់ប៊ុមវាថាគេថប់វន់ថប់ចំភូមិថប់សហគមន៍ពី3ឆ្នាំហើយនៅឡើយតាមដានជើងខ្ញុំលោកនេះលោកនោះឆ្លៀតដូចតបុះទីតែសាយងពេកហ៊ានទុកឆ្ងាយ បត់ស្ដាប់មិនកើតរាក់ផែលចិត្តខ្លាចជាអីគេនៅលេលើធ្វើលែលែលោកមកនឹងបែកមកលឹងសើចតែខ្ញុំមិនសាច់អេសែនផែលសុំខ្ញុំព្រឹកខ្ញុំត្រង់បើការហូតស្ទូឌីតថែអត់សមត្ថភាពបានចាំជាជាខ្ញុំមានមន្តនាពេលខ្ញុំមន្តនាពេលខ្ញុំមកតែគៀបចាំមកគៀបឲ្យគៀបម្ដងទៀតដល់ឲ្យម្ដងទៀតឲ្យគៀបជួយទៅលៀបជាជាកណ្ដុលបងបងបើសពខ្ញុំសពមិន